ខេសួស្តីទាំងអស់គ្នាហ្នឹងហើយហើយមានអ្នកឆាតមកសួរខ្ញុំច្រើនអូខេតាក់ទងទៅនឹងរបៀបធ្វើសានីទៅលើប៉ហុកតានៅក្នុងការធ្វើតើគេធ្វើវាឡើងដោយរបៀបណាហើយត្រូវការចំណាយអីខ្លះអូខេវីដេអូនេះខ្ញុំនឹងលំអិតត្រួសត្រាសតាក់ទងទៅនឹងរបៀបនៃការដូរប៉សានីប៉ហុកហ្នឹងហើយនិយាយចង់ចាញ់ អឺជាទូទៅអ្នកទាំងអស់គ្នាទៅចាំបានថាយើងមាន all code សម្រាប់ធ្វើការប្រើប្រាស់ប៉ុន្តែខ្ញុំបញ្ជាក់តិចណា all code មួយនេះប្រើឲ្យស្រួលបួលប្រយ័ត្នតែ GM ចាប់បាន GM ban ហើយហ្នឹងណាព្រោះអានេះវាខុសលក្ខខណ្ឌ PJX ទេណាខ្ញុំក៏មិនលើកទឹកចិត្តឲ្យអ្នកទាំងធ្វើតាមវីដេអូរបស់ខ្ញុំដែរព្រោះវាមិនត្រូវជាមួយនឹងលក្ខខណ្ឌរបស់ game JX ទេណាអូខេអញ្ចឹងដើម្បីធ្វើការដូរនៅ all code នេះអ្នកទាំងអស់គ្នាត្រូវចេះប្រើប្រាស់ all code ហ្នឹងហើយអញ្ចឹង ខ្ញុំនឹងប្រាប់ពីរបៀបនៃការ search ណា NPC មួយនេះជាទូទៅគឺ យើងប្រើប្រាស់វាដើម្បីដូរ item សេរីចាស់បើយើងនិយាយស្រួលស្ដាប់ណាហ្នឹងហើយហើយ hero មួយនេះខ្ញុំនឹងបញ្យល់តាមក្រោយហេតុអីខ្ញុំបើកពីកន្លែងអញ្ចឹងណាអូខេតោះឥឡូវយើងមើលបែបហ្នឹងបន្តមកទៀតខ្ញុំសូមតម្លាក់នេះមួយសិនយើងត្រូវការប្រើប្រាស់កម្មវិធី chat engine អញ្ចឹងបើកកម្មវិធី chat engine នឹងមកកម្មវិធី chat engine នេះយើងអាច down ចេញពី Google បានណាហ្នឹងហើយយើង search វា ហើយយើងចាប់ hero អឺ hero ខ្ញុំដោយសារខ្ញុំចូលលេខទី1អញ្ចឹងកន្លែងនេះខ្ញុំ search យកលេខទី1សាកមើលសិនអញ្ចឹងណាជាទូទៅកុំបើកច្រើនពេកបើកច្រើនទាំងពេកវល់ខ្លួនឯងទេ game hero ហ្នឹងយើងចាប់ target ហ្នឹងឯងត្រូវ hero ទេបន្តមកទៀតយកកន្លែងនេះយើងយកពាក្យថា rank of by អញ្ចឹងណាហ្នឹងហើយយើងយក code all code នេះមកនេះ search វាមកសម្រាប់ search យក code ហើយអានេះអឺ កូដនេះគឺមាននៅក្នុងវីដេអូចាស់របស់ខ្ញុំគឺរបៀបដូរដាវអ្នកនរអាចចូលទៅមើលបានណា download លីងវាបាននេះផាសវាមកកន្លែងហ្នឹងមក first scan អញ្ចឹងវានឹងចេញកូដបែបនេះមួយយើងដាក់បាក់คลิกវាមកធ្លាក់មកក្រោមនេះហើយយើងមកស្ដាមកន្លែងថៃណាមកស្ដាមលើវាយកពាក្យ so demol ខ្ញុំអានដាច់ត្រូវត្រូវកម្មកម្មអូខេហើយតបមកទៀតយើងដាក់បាក់คลิกលើវាកន្លែងនេះ យើងយកលេខ4អូខេអញ្ចឹងវានឹងចេញកូដបែបនេះ អញ្ចឹងនេះកន្លែងនេះឃើញទេអ្នកទាំងអស់នេះអញ្ចឹងកន្លែងនេះដំបូងវាបែបនេះអញ្ចឹងចំពោះកូដខ្ញុំបញ្ជាក់មួយមួយណាអ្នកទាំងអស់នេះកូដសម្រាប់ដូរទៅលើអឺឥឡូវតាមលេខរៀងហ្មងទៅណាតាមលេខរៀងវាកូដសម្រាប់យើងដូរទៅលើក្បាលណាលើក្បាលសានីប្រហុកហ្នឹងហើយអញ្ចឹងយើងក៏ដាក់បែបភ្លេចលើអានេះមកវាចេញកន្លែងនេះបន្តមកទៀតអ្នកទាំងអស់វាយពាក្យ0 3000ណាអូខេ អញ្ចឹងចុចលើវាមកឃើញទេអញ្ចឹងដើម្បីធ្វើការដូរបានអ្នកទាំងអស់នេះគឺយើងត្រូវការ fragment sunny ហ្នឹងហើយតាមធម្មតាអ្នកទាំងអស់នេះដែល up sunny ប៉ប៉ែតឬក៏លបាយចិត្តជាងគឺយើងត្រូវការដូរទៅ moon moon ហើយបញ្ចេញទៅ sunny អញ្ចឹងដើម្បីដូរ moon បាន hero ដាច់ខាត់ត្រូវតែកម្រិតលបាយ8ឬក៏ក្រោម8ដោយសារយើងកាត់10 level អញ្ចឹងណាហ្នឹងហើយយើងពាក់ moon រួចបានយើងដូរទៅ sunny ណា ហើយចំពោះប៉ហុកយើងអត់មានកាត់20លបែទេអញ្ចឹងអ្វីដែលសំខាន់ជាងគេគឺយើងត្រូវការដូរនេះចេញពី NBC មួយនេះចេញពីនេះនេះ item នេះណាអញ្ចឹងដើម្បីបាន item នេះអ្នកទាំងអស់នេះត្រូវការ GGT មួយគ្រាប់ណាហើយរួមជាមួយនឹងតុងទីនអា cap sec នេះអានេះយើងចូល TT បានចូលតៃតៃស៊ូនេះចូលតៃស៊ូចូល TT នេះខ្ញុំឲ្យមើលបើជិញនេះនេះ map កន្លែងនេះណាយើងចូលបាន TT ហ្នឹងហើយ វា random អានេះចូល trade មកពី hero យើងលំបាក8យើងចូលបាន8ប៉ាក់យើងចូលវៃទៅវាអឺវៃតែមក4 5ថ្ងៃទៅវាគ្រប់ហើយហ្នឹងហើយត្រឹម50 60ឬក៏99ឬក៏នៅដងអ្នកទាំងអស់នេះអាចឆាប់ទិញគេបានណាបើយើងចង់ដូរប៉ាក់60ហើយយើងប្រើ GGT មួយគ្រាប់អានេះមួយសន្លឹកដូរបាន fragment ចំនួន10ណាហើយយើងទៅមើលអូខេ fragment age នេះនេះអញ្ចឹងតាមតាមបណ្ដាសាន់នេះវាមានបែបនេះអ្នកទាំងអស់នេះ អញ្ចឹងយើងអាចយកអានេះមកដូរឬក៏អ្នកទាំងអស់គ្នាអាចយកអានេះណាអានេះយើងកិនមកពី Sky ហើយនេះតែ200ទេ តែបើអ្នកទាំងអស់គ្នាប្រើនេះវាអស់280ឃើញទេអស់280អញ្ចឹងមក280អ្នកទាំងអស់គ្នាត្រូវអស់ TG ប្រហែលអឺ28 TG ត្រូវទេហ្នឹងហើយព្រោះមួយដូរបាន10ណាហ្នឹងហើយអញ្ចឹង28 GGT ច្រឡំ TG 28 GGT រួមជាមួយនឹង28ត្រូវទេ នឹងឯងត្រូវហើយ28ណាវា280អញ្ចឹង28នេះ28នេះបានក្បាលមួយឃើញទេហ្នឹងហើយអានេះគឺជារបៀបនៃការដូរបៈសានីបៈហុកណាហើយរបៀបដូរគឺដូរបែបហ្នឹងណាអញ្ចឹងកូដវាគឺដូចខ្ញុំប្រាប់អញ្ចឹងគឺអឺ23000ណាអាហ្នឹងកូដសម្រាប់ក្បាលហើយចំពោះកូដសម្រាប់អឺនេះ កូដសម្រាប់អឺអឺអាវអាវអ្នកទាំងអស់នេះអាចតឡើងកន្ទុយវាមួយមកណាលេខ1យ៉ាងមកឃើញទេឃើញវាឡើងមកសស៊ីទេនេះ C C cloud ហ្នឹងហើយនេះណាអានេះកូដសម្រាប់អាវដូចគ្នាអ្នកទាំងអស់នេះដូចដូចគ្នាណាអាវយើងអាចមើលបានណានេះចុចមកឡើងនេះមកចានេះ200ដូចគ្នាហ្នឹងហើយបន្តមកទៀតយើងតឡើងកន្ទុយវាមក3មកមក2មកចុច8 ឃើញទេ P មានតែផែននេះនេះនេះណាអញ្ចឹងនេះយើងមើលបានណានេះ280ដូចគ្នាណាហើយចំពោះ chat អ្នកខ្លះណាគេថាអូខេដឹងតែពួកអានឹងតែ chat ខ្ញុំមិនដឹងអញ្ចឹងនេះរៀងវាតតគ្នាទេអ្នកនរនេះអញ្ចឹងនេះដាក់3មកណា3មកឃើញទេវាដាក់ Sunny Chat Fragment ឃើញវាដាក់ទេ Sunny Chat Fragment អញ្ចឹង មេថាកូដវាគឺ20 30 03ណាអញ្ចឹងបើអ្នកទាំងអស់គ្នាតម្លើងកូដនោះទៅ20 30 04អ្នកទាំងអស់គ្នានឹងអាចដូរអាវុធបានណាចឹងយើងមើល20 30 04នេះអូខេនេះគឺជាដាក់ថា Sunny Friedman Wispon Friedman អញ្ចឹងយើងអាចដូរមកអាវុធ Sunny បាន easy easy ហ្នឹងហើយអាអ្វីដែលសំខាន់គេយើងត្រូវការប្រើនេះច្រើន អញ្ចឹងចំពោះ jet វាអស់ច្រើនអ្នកនរវាមិនមែនអស់280ហ្នឹងទេណាអស់360ឃើញទេហើយចំពោះអាវុធអស់ប្រហែលមើលមើលអាវុធគឺអស់480ឃើញទេអញ្ចឹងយើងអាចគុណតាមនឹងមកគឺមិនយើងត្រូវការប្រើនឹងច្រើនរួមជាមួយអានេះអានេះអឺអត់អាចអឺ copy បានទេបើយើងស្រួលស្ដាប់ទៅណាដងគឺគេ copy បានទេគេចូល TT នឹងដើម្បីយកពណ៌ហ្នឹងមកលក់ឲ្យគ្នាយើងហើយជាទូទៅគេចូលល្បាយប៉ែតគេចូលល្បាយប៉ែតហ្នឹងហើយ អានេះចូលហើយគឺ trade ឲ្យទៅ ADA Play យកបានណាគេ trade បានមិនមែនកំណត់ trade ទេអញ្ចឹងគេចូលហើយគេដូរបែបហ្នឹងអញ្ចឹងនេះជាមូលហេតុអីដែលថាអូខេសាន់នីប៉ាហុកថ្លៃជាងសាន់នីប៉ាប៉ែតតម្លៃពេលបច្ចុប្បន្នហ្នឹងហើយអូខេអ្នកទាំងអស់គ្នាអញ្ចឹងចំពោះវីដេអូខ្ញុំធ្វើមានប៉ុណ្្នឹងណាហើយបើខ្ញុំនិយាយខុសឆ្គងហើយអូខេកុំប្រកាន់ខ្ញុំដោយសារជាទូទៅខ្ញុំនិយាយអង់គ្លេសសុខច្បាស់ទេឬក៏ពាក្យខ្លះក៏ខ្ញុំអត់ចេះដែរណាអូខេអរគុណបាយបាយ